ធ្វើឲ្យបងលងហើយមានមេ Cause you so beautiful ក្បែរបងមួយពេលញ៉ាំកាហ្វេជជែកគ្នាលេងកាន់ដៃអូនលងលោម Why don't you be my baby អត់សុំពេលគ្មានគេចង់ណាស់ទៅជួបគេ So say come down តែជាពីការពេលនឹងដល់គេកុំធ្វើកាន់តែសារភាពស្នេហា